នមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយស្សៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមនមស្ការថ្វាយបង្គំឧទ្ទិសដៅចំពោះ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 កំពុងតែស្ដាប់ព្រះធម៌ទេសនានាវេលាគ្រាឱកាសនេះសូមចម្រើនពរដល់លោកអាចារ្យគ្រប់រូបដោយសេចក្តីរាប់អាននិងសូមចម្រើនពររាប់អានចំពោះធានាធិបតីសម័យដើមទៀនប្រធានដើមបនសូមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌ទីតីពីការតាំងបတ်នមស្ការនេះទៅអាត្មាភាពក៏ និងបានឱកាសដើម្បីសម្ដែងព្រះធម្មវិសេសទេសនាចែកជូនញាតិញោមពុទ្ធបរិស័ទគ្រប់រូបទាំងអស់បានជាទីសន្តាប់នាវេលាគ្រាឱកាសនេះ ដែលជាកម្មវិធីបុណ្យតក្កិណានុបទានគម្រប់ខួប7ថ្ងៃ ជូនចំពោះបងប្រុសហេងរដ្ឋាហៅវិទូនឹងដែលបានធ្វើកាលកិរិយា រយៈពេល7ថ្ងៃនេះ ហើយនៅក្នុងនោះគឺមានអ្នកផ្ដើមបុណ្យដូចជាលោកអោវ៉ាន់ថននិងអ្នកស្រីឈៀងស្រី លោកហេងសិទ្ធនិងភរិយា លោកហេងសុភាពនិងភរិយាលោកហេងសៅរានិងភរិយា អ្នកស្រីហេងសុធារីនិងស្វាមី លោកហេងកឹមសួរឈ្មោះដែលបានរៀបរាប់នេះគឺ ជាធានាធិបតី ដែល បានផ្ដើមធ្វើពិធីបន់ក្នុងថ្ងៃនេះផងដែរគឺប្រព្រឹត្តទៅនៅថ្ងៃអង្គារ8រោចខែបោះឆ្នាំ ឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី25ខែកខែមករា ឆ្នាំ2022វេលាម៉ោង1រសៀលជួបជុំបងប្អូន ញាតិមិត្តចិត្តឆ្ងាយដើម្បីប្រពៃពិធីក្រុងពីលីម៉ោង2រសៀលធ្វើប័ណ្ណនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម៌ទេសនាម៉ោង5ល្ងាចអញ្ជើញជាកិត្តិយសភោជពិសាភោជនាអាហារលុះព្រឹកឡើងម៉ោង5អឺលុះព្រឹកឡើងថ្ងៃ9រោចត្រូវនឹងថ្ងៃពុទ្ធ ទី26ខែមករា ឆ្នាំដដែលវេលាម៉ោង8ព្រឹក ប្រគិនយីគូព្រះសង្ឃវេលាម៉ោង10ព្រឹករបាតវេផតាហាប្រគិនព្រះសង្ឃដាឆ្លងជាកិច្ចបង្ហើយបនកម្មវិធីបននេះប្រពធ្វើនៅគេហដ្ឋាន អ្នកស្រីឈៀងស្រីស្ថិតនៅភូមិរលាំងថ្លើងឃុំរុងរឿង ស្រុកថ្ពងខេត្តកំពង់ស្ពឺបើសូមអនុមោទនា អញ្ចឹងនៅក្នុងឱកាសនេះ គឺញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានស្ដាប់ព្រះធម៌ដ៏សំគួរតាមពេលវេលាដែលអាត្មាភាពនិងរតនីដែលញាតិញោមពុទ្ធបរិស័ទបាននិមន្តដើម្បីប្រទៀនអាវាត ហើយម្យ៉ាងវិញទៀតហ្នឹងគឺកាលពីគាត់ធ្វើកាលមរណៈហ្នឹងសំដែងធរហ្នឹងដល់តែ2ណា2រាត្រី ហើយ7ថ្ងៃនេះក៏សំដែងធម៌បន្តទៀតដោយយើងទាំងអស់គ្នាយល់អំពីគុណតម្លៃនៃព្រះសទ្ធម្ម នឹងចឹងថ្មមិនអោយខាតពេលវេលាយូរទេដើម្បីចូលរួមនៅក្នុងឱកាសនេះ ដើម្បីប្រទៀនជាធម្មវិសេសទេសនាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាណាបទពិចារណា នៅក្នុងជីវិតការរស់នៅជាប្រក្រតីនេះយើង ថាបីមានការសិក្សារៀនសូត្រប្រតិបត្តិជឿស្ដាប់នៅក្នុងព្រះធម៌នឹងប្រាថ្នា ដើម្បីបាន ប្រយោជន៍គឺសេចក្តី សុខនិងសេចក្តីចម្រើន ទាំងបច្ចុប្បន្ននិងទៅកាន់បរិលោកខាងមុខនឹងយើងសុទ្ធសឹងតែមាន នៅសេចក្តី ប្រាថ្នាសុខប្រាថ្នា ប្រយោជន៍ តែប្រសិនតែយើងប្រាថ្នាសុខប្រាថ្នាប្រយោជន៍យើងប្រតិបត្តិនឹងអត់ត្រូវវាទៅជាមិច្ឆាបដិបត្តិគឺ ប្រតិបត្តិខុសហ្នឹងហើយហើយកាលណា ដែលបដិបត្តិខុសហើយការអន្ទូលទៅកើតនៅក្នុងកំណត់ដតីដតីខាងមុខទៀតក៏វាធ្វើឲ្យយើងនឹងឯងមាន ការបដិសន្ធិទៅ នៅក្នុងជាតិកំណត់ដ៏ខុសអំពីសេចក្តីសុខដែរអញ្ចឹងបានពពុទ្ធព្រះអង្គសម្ដែងណាថាអត្តាហេអត្តណោនេថោខ្លួនទីពឹងខ្លួនឥតមាន ទីពឹងអ្នកណាដតីក្រៅអំពី ខ្លួនឯងនឹងបានទេអញ្ចឹងខ្លួនឯងនេះទើបអាច ជួយខ្លួនឯងបានទើបអាចជួយយោងអាត្មាខ្លួនឯងបាន គឺมันអាចទីពឹងនរណាដតីក្រៅអំពី ខ្លួនបានទេពុទ្ធព្រះអង្គប្រទាននៅអាវាតណាចំណុចកន្លែងនេះថាចូលអ្នកទាំងឡាយកុំយកអវ័យចាក់ធัวចិត្តទីពឹងចូលអ្នកយកព្រះធម៌ហ្នឹងជាសរណៈ ណាចូលអ្នកកំយកអវ័យចាក់ខ្លួនជាទីពឹងអ្នកចូលយកខ្លួនឯងហ្នឹងជាសរណៈនឹងយើងមិនអាចយកអវ័យអវ័យដតីក្រៅអំពី ខ្លួនឯងបានឬក៏អ្នកដតីឯណា ដើម្បីជាទីពឹងបានឡើយហើយដល់ទៅពេលយើងអត់បាន សិក្សាអត់បានស្ដាប់ឲ្យល្អក៏ទៅជាកើតចម្ងល់ ឬក៏វិជកិច្ឆាសេចក្តីសង្ស័យទៅថាអីបើពឹងលើខ្លួនឯងมันអាចពឹងលើអ្នកដតីហេតុដូចម្ដេចបានជាចាំបាច់ទៅចាត់ចែងទៅចំណាយប្រាក់ធនធានទៅធ្វើបុណ្យឧទ្ទិសជូនទៅឲ្យធ្វើអីបើពពុទ្ធសំដែងថាអ្វីអ្វី ត្រូវពឹងលើខ្លួនឯងសត្វលោកនឹងមិនអាចទីពឹងនរណាដតីនឹងចាក់ខ្លួនបានទេដល់ពេលយើងអត់បានយល់ទៅតាមបញ្ញា ការសម្ដែងរបស់ពុទ្ធព្រះអង្គប្រោសប្រទានទេវាទៅជានឹងណាវាទៅជា សង្ស័យមិនចាប់មិនហើយអីចឹងទៅណាអញ្ចឹង ញាតិញោមទាំងអស់គ្នា យើងក៏ក៏បីសិក្សាថា ចំណុចកន្លែងណាដែលពពុទ្ធព្រះអង្គសម្ដែងថាឲ្យយកខ្លួនឯងនឹងជាទីពឹងនោះនឹងយកខ្លួនឯងជាទីពឹងនឹងត្រង់ទៅថាយើងប្រតិបត្តិខ្លួនបែបណាអាចមានឱកាសមកទទួលនៅប៉ុនអាចត្រេកអរនៅប៉ុន ដែលគេបញ្ជូនឬក៏ឧទ្ទិសជូនទៅឲ្យយានាយានាហ្នឹងវាតល់តែខ្លួនឯងហ្នឹងមកនឹងមានឱកាសទទួលបាន អាហ្នឹងអញ្ចឹងណាញាតិញោមហេតុដូច្នោះហើយយើងនៅមានឱកាសនឹងពេលវេលាសន្សំបុណ្យនៅមានឱកាសក្នុងការធ្វើហ្នឹង គឺយើងធ្វើ ឲ្យហើយរូតរះពីព្រោះអីជាតិកំណើតណាក៏ដោយគឺត្រូវអាស្រ័យទៅលើបនខ្លួនឯងជើងឧបមាអញ្ចេះឧទាហរណ៍ថាមានកូន ប្រុសថាមានកូនស្រី មានសាច់ញាតិបងប្អូន ដែលគេផ្ញើនៅរបស់អ្វីមួយ ណាទៅកាន់មកកាន់យើងណាគេផ្ញើមកកាន់យើងហើយប្រសិនណាបើយើងហ្នឹងដឹងហើយ តែយើងអត់មានពេលទៅយកឬក៏យើងមិនព្រមទៅយកនោះសួរថារបស់ ដែលគេផ្ញើទៅឲ្យហ្នឹងបានឬក៏មិនបានញាតិញោមហ្នឹងគេផ្ញើឲ្យយើង គេប្រាថ្នា ក្នុងចិត្តថាផ្ញើឲ្យយើងរៀបចំនឹងឲ្យយើងក៏ប៉ុន្តែវាបានមកដល់យើង ប្រើប្រាស់ទទួលទានបរិភោគអីយ៉ាងណា វាតលតែយើងនឹងឯងមានឱកាសមានពេលវេលានឹងទៅយកហើយតាំងចិត្តថាចង់បានត្រេកអរនឹងទទួលនឹងកន្លែងហ្នឹងដែលយើងអាច សង្កេតពិនិត្យថា វាអាស្រ័យទៅលើយើងពិតមែនរឿងគេនឹកឃើញរឿងគេឲ្យគេជូន ដោយចិត្តស្មោះស្ម័គ្រត្រេកអរនឹងឲ្យអីយ៉ាងម៉េចអានេះវាជារឿងរបស់គេក៏ពិតដែរតែ អាស្រ័យទៅលើ ខ្លួនយើង ផ្ទាល់នេះត្រេកអរនឹងទទួលហើយទៅយកដែរអត់នឹងកន្លែងហ្នឹងដែលដែលពឹងទៅលើខ្លួនឯងហ្នឹងឯង កូនប្រុសកូនស្រីត្រេកអរនឹងឪពុកនឹងម្ដាយឃើញលោកមានវ័យចម្រើនទៅខ្វះសម្លៀកបំពាក់ខ្វះនៅអាហារភោជនអីនឹងក៏នឹកឃើញ ផ្ដាល់លុយផ្ដាល់កាក់អត់បានពេលមកផ្ញើតាមវិញមែនទេហ្នឹងហើយផ្ញើតាមវិញអ៊ីម៉ានីទ្រូម៉ានីអីចឹងហើយបើយើងចង់បានលុយនឹងយកមកប្រើប្រាស់ វាតលតែយើងនឹងឯងទៅដកមកណាញោមណោនឹងបើអត់ទៅដកទេលុយនឹងទៅណានឹងលុយវានៅក្នុងនឹងហើយក្នុងទ្រូមនីអ៊ីមនីហ្នឹងឬក៏ម្ចាស់ដើមគេនឹកឃើញហ្នឹងក៏ទៅយកមកវិញមកនឹងបើអត់មកយកទេក៏កប់ចោលនឹងទៅអានេះចម្រើនពរញាតញោមពុទ្ធបរិស័ទទាំងអស់គ្នា អានឹងគ្រាន់តែលើកជាបទឧទាហរណ៍ឲ្យបានយល់ថាចំណុចដែល ថាពឹងលើខ្លួនឯងគឺពឹងអញ្ចឹងព្រះរាមាពភៈព្រះអង្គសម្ដែងថាអត់អាចពឹងនរណាបាន ក្រៅអំពី ខ្លួនអត់អាចទីពឹងអ្វីដតីចាក់ខ្លួនបានទេឲ្យពិនិត្យសម្លឹង លើសមត្ថភាព ខ្លួនឯងនឹងថាមានសារៈ ប៉ុណ្ណាអានឹងដូចជារឿងនិយាយនិយាយទៅនឹកឃើញរឿងនឹងកែបណាកង្កែបនៅក្នុង ស្រះទឹកវត្តណា នៅ ក្បែរកត់លោកហ្នឹងក៏តែងតែមកសំកាំងខ្លួនសំចតនៅមាត់មាត់ស្រះហ្នឹងថ្ងៃមួយប្រសង់ លោកទៅបិណ្ឌបាត ណាព្រឹកឡើងលោកទៅបិណ្ឌបាតត្រឡប់មកវិបិណ្ឌបាតវិញបានបាយលោកឆាន់ហ្នឹងហើយបានចង្ហាន់លោកឆាន់ក្រៅអំពីឆាន់ចង្ហាន់អីរួចទៅលោកពិចារណាលោកនឹងសំងំ ស្ងៀមពិចារណា នៅ ក្នុងនឹងអាហារបិណ្ឌបាតហ្នឹងកង្កែបឃើញកង្កែបឃើញថាគិតទៅ ប្រសង់ស្រួលាប្រសង់នឹងអត់ប្របាក់ទៅធ្វើកិច្ចការងារអីដើម្បីបានបរិភោគទេគ្រាន់តែនឹងនិមន្តទៅត្រឡប់មកវិញបានអាហារទទួលទានអញ្ចឹងអាត្មាអញចង់ចង់ប្រាថ្នាកើតជាលោកស្រួលកែប្រាថ្នាអញ្ចឹងកើតជាលោកស្រួល ដល់ទៅពេលលោកពិចារណា រួចហើយលោកលៀងបាតហ្នឹងហើយលោកលៀងបាតលៀងអីសម្អាតលោកជះទៅណាលោកជះទៅលើ ដីទៅមន់វារត់វារត់មកចាក់រត់មកស៊ីណាអញ្ចឹងក៏អង្កែបនឹងឃើញអេក៏ទៅមន់ស្រួលជាងលោកទៀតណោះអត់ប្របាដើរទៅឆ្ងាយដោយលោកផងហ្នឹងហើយនៅស្រួលស្រួលសោះនឹងបានបានចំណីស្រួលនោះអញប្រាថ្នាឲ្យបានជាមន់វិញ មន់ស្រួលាមន់កំពុងតែចឹកចឹកស្រាប់តែមានឆ្កែវត្តហ្នឹងហើយឆ្កែវត្តមកណាដេញខ្ចាយហ្នឹងហើយមន់រត់ខ្ចាត់ខ្ចាយដោយខ្លាយអំណាចឆ្កែណាហ្នឹងហើយតែអញ្ចឹងកែបកែបក៏ឃើញឆ្កែវាមានអំណាចជាងមន់អញ្ចឹងណាហ្នឹងហើយកង្កែបវាឃើញឆ្កែមានអំណាចជាងមន់ក៏វាគិតថាអេ ឆ្កែឆ្កែខ្លាំងជាងដូចខ្លាំងជាងមន់ហ្នឹងហើយអញ្ចឹងអញអញចង់ធ្វើឆ្កែវិញចង់កើតចង់កើតជាឆ្កែវិញដល់ពេលអឺកំពុងតែរើសក្របបាយហ្នឹងស្រាប់តែមានបរោះម្នាក់ដើរមក មានបរោះម្នាក់ដើមមកស្រាប់តែឆ្កែហ្នឹងវាវាស្មានតែបរោះហ្នឹងមកតែដើមចំណៃវាណាវាញញចកោមដាក់ហ្នឹងហើយវាបង្ហាញចកោមមកថាអញមានចកោមមកកំចូលកំចូលទៅដើមរបស់អញហ្នឹងហើយហើយបរោះហ្នឹងឃើញឆ្កែញញចកោមដាក់អញ្ចឹងមិនអការពារខ្លួនហើយញញអីអញអត់ធ្វើអីហែងផងឯងមកញញថ្មិញអីដាក់អញញញចកោមដាក់អី ទាញដំបងធំទាញដំបងដេញឆ្កែរត់ហ្នឹងហើយអើកែបឃើញទៀតកែបឃើញអឺអញថាឆ្កែហ្នឹងវាគ្រាន់បើឥឡូវអូមនុស្សមនុស្សគ្រាន់បើជាងហ្នឹងហើយកាន់ដំបងឆ្កែរត់ឆ្កែអត់ហ៊ានទេអញ្ចឹងអញកើតជាតិណាណាអញចង់ធ្វើធ្វើមនុស្សបរោះខ្លាំងហ្នឹងហើយហើយដល់ទៅពេលបរោះហ្នឹងដើរកិច្ចតែពីនឹងទៅទៅអង្គុយនៅមាត់ស្រះ អង្គុយមិនដឹង ថាគេកើតទុករឿងអីទេទៅអង្គុយក្បែរស្រាំមើលណាមើលទៅចេះតែមើលអញ្ចឹងទៅហើយបរោះនឹងអង្គុយទៅស្រាប់តែមានរុយរុយមកពីណាទេនឹងរុយមកពីណាហើវូវូមករំខានបរោះនឹងចេះយកដៃបក់ចុះបក់ឡើងបក់ចុះបក់ឡើងអង្គុយមិនសុកកពោលថាអីអារុយហ្នឹងអញអង្គុយមិនស្រួលមិនបានមករំខាន នឹងអង្គុយសណុកសុកស្រួលតិចបានរំខាននោះរំខានអារុយនេះហ្នឹងក៏ងើបដើរចេញទៅអង្កែបនឹងឃើញថាបរោះប្រពន្ធណានៃដៃកាន់លំបងហើយដល់ទៅពេលមកអន់អន់តស៊ូចាញ់ចាញ់រុយនឹងអត់អាចស៊ូជាមួយរុយបានអញអញចង់ធ្វើរុយវិញរុយខ្លាំងខ្លាំងជាងបរោះនឹងទៀតណាអញ្ចឹងក៏ក៏ប្រាថ្នាជារុយទៀតដែរហើយដល់ទៅពេលអញ្ចឹង រុយហ្នឹងហើវើវើវើវើទៅអត់មានកន្លែងទុំធំក្លិនកែបឆ្អាបឆ្អាបហ្នឹងហើយវាទៅទុំលើ ក្បាលអានៅនៅចំមុខកែបហ្នឹងហ្នឹងហើយកែបហ្នឹងធ្វើ ធ្វើភ្នែកលេងឡង់លេងឡង់លេងឡង់លេងឡង់ណែលៀនដាតផ្លែមអណ្ដាតវាឆ្អិតណាដោយរុយដោយរុយទៅចូលក្នុងមាត់ផ្លឹបហ្នឹងហើយដោយទៅគិតថា អញថារុយប៉កែប្រាថ្នាជារុយរុយអន់ជាងអញទៀតរុយអន់ជាងអញទៀតអើយស្អីក៏អញអត់ចង់កើតណាអញចង់ជាអញវិញហើយខ្លាំងអញចង់បានអ្វីជាអញវិញអញបានខ្លាំងគេណារុយវាខ្លាំងជាងគេឥឡូវអញខ្លាំងជាងរុយទៀតឥឡូវអញអត់ចង់ជាអីទាំងអស់ចង់កើតជាងកែបអញ្ចឹងកែបនៅតែកែបដដែល មែនទេញោមនឹងឯងកែបជាកែបដដែលនឹងកន្លែងនេះគ្រាន់តែជាកតិនឹងពិចារណាថាអ្វីអ្វីយើងកុំចេះតែប្រាថ្នាយើងកុំគិតថាអ្វីក្រៅពីខ្លួននោះសិតតែល្អវាសិតតែប្រសើរធ្វើយ៉ាងនេះទៅបានសុខធ្វើយ៉ាងនេះទៅក្រាន់បើ ហើយភ្លេចមើលលើខ្លួនឯងណាហ្នឹងហើយយើងត្រូវមើលលើខ្លួនឯង ឲ្យកម្លាំងចិត្តខ្លួនឯងលើកស្ទួយ ខ្លួនឯងក៏ប៉ុន្តែកុំលើកស្ទួយ នៅក្នុងរឿងអាក្រក់ត្រូវលើកស្ទួយ នៅក្នុងរឿងល្អណោះញោមណោះហើយសេចក្តីសុខហ្នឹងវាមិនមែនអ្នកដតីឲ្យ យើង ទេវាមានតែយើង ទេបានឲ្យក្តីសុខមកខ្លួនឯងបានហ្នឹងហើយឲ្យខ្លួនឯងបានអញ្ចឹងបាននៅក្នុងសេចក្តីនេះព្រះពុទ្ធព្រះអង្គសម្ដែង ថាឲ្យយកខ្លួនឯងជាទីពឹងនេះ គឺត្រូវណាធ្វើអ្វីអ្វីដោយ ខ្លួនឯងមានសេចក្តីជាយាមហ្នឹងហើយដើរទៅមុខឆ្ពោះទៅប្រកបនឹងព្រមដោយ អតិបត្តិធម៌នោះហ្នឹងហើយមានហ្នឹងហើយមានឆន្ទៈឆន្ទៈមនសិកាហ្នឹងហើយយកចិត្តទុកដាក់ទៅបើកាលណាដែលយើងអត់មានឆន្ទៈធ្វើអីក៏វាអត់សម្រេចដែរមែនទេ ហ្នឹងហើយអ្វីអ្វីសត្វតែមានឆន្ទៈកិច្ចការងារសម្រាប់ជោគជ័យវាសត្វតែមានឆន្ទៈត្រេកអរហ្នឹងហើយរៀនសូត្របញ្ចប់កិច្ចការងាររៀនសូត្របានការងារធ្វើបំពេញការងារឲ្យជោគជ័យឲ្យល្អប្រសើរវាតតែដាក់ឆន្ទៈហ្នឹងហើយយកចិត្តណាត្រេកអរជាមួយនឹងកិច្ចការងារនោះនោះហ្នឹងហើយហើយចំណុចទី2ហ្នឹងគឺ ចិត្តៈយកចិត្តទុកដាក់ក្នុងការបំពេញភារៈកតបកិច្ចណាទួនាទីណាអ្វីណាដែលយើងប៉ងហើយវាវាវាតតែយើងយកចិត្តទុកដាក់នឹងធ្វើវាឲ្យប្រកបវិជាណាទៅវាបានសម្រេចណាអឺហើយមួយទៀតណាមួយទៀតគឺវិរិយៈ ព្យាយាមផងណាញោមណាព្យាយាមផង មានតែការព្យាយាមទេបើកាលណាដែលយើង ខ្វះការព្យាយាមហើយ វាធ្វើឲ្យយើងនឹងឯងមិនសមបំណងទេ បើនិយាយពីថាការហែលទឹកឬក៏ឆ្លងនៅណាសមុទ្រទន្លេអីហ្នឹងបើមានគ្រោះភ័យណាក៏ដោយ វាតតែយើងនឹងឯងមាន ការព្យាយាម នៅក្នុងជីវិតអត់ខានទេការជួបឧបសគ្គឧបសគ្គការរៀនសូត្រឧបសគ្គការងារឧបសគ្គក្នុងរឿងនឹងស្នេហាគ្រួសារវិបត្តិសេដ្ឋកិច្ចការងារអីហ្នឹងវាតែងតែជួបក៏ប៉ុន្តែយើងត្រូវតែព្យាយាមនឹងព្យាយាមតស៊ូយកជំនះទៅលើអ្វីអ្វីដែលយើង បានជួបហ្នឹងជោគជ័យក៏ដោយ មិនជោគជ័យក៏ដោយតែអាសេចក្តីជាយាមរបស់យើងហ្នឹងអាហ្នឹងដូចបុរាណលោកថាហ្នឹងហើយបានបណ្ណាបណ្ណាក៏ព្រមទទួលយកទៅក៏ប៉ុន្តែកុំដាក់សេចក្តីជាយាមចុះណាញោមណោះចាស់ចាស់ក៏ថានឹងស៊ូបានប៉ុណ្ណាយកប៉ុណ្ណោះហ្នឹងហើយវាតាមសមត្ថភាពរបស់យើងអញ្ចឹងតែបើកាលណាដែលយើងអត់ជាយាមកុំថាឡើយច្រើន ការកំថាឡើយច្រើនសម្បីតែតិចហ្នឹងក៏មិនបានផងមែនមែនទេញាតិញោមហ្នឹងហើយហ្នឹងអញ្ចឹងដែរអញ្ចឹងបានយើងត្រូវតែមាននៅសេចក្តីព្យាយាមណាចំណុចទី4វិមង្សាហ្នឹងគឺការយល់ដឹងច្បាស់ប្រកបបជា អង្គធัวបានដល់បញ្ញាហ្នឹងហ្នឹងហើយបញ្ញាហើយយើង ទាំងអស់គ្នា ធ្វើអីក៏ដោយពឹងផ្អែកទៅលើបញ្ញាពឹងផ្អែកទៅលើចំណេះដឹង ពឹងផ្អែកទៅលើ ភាពក្លៀវក្លាឆ្លៀសវៃហ្នឹងហើយបើកាលណាដែលយើងអត់ឆ្លៀសវៃទេ ធ្វើអ្វីក៏វាមិនបាន សម្រេចវាមិនបានជោគជ័យហើយកាលណាដែលអត់បាន សម្រេចអត់បានជោគជ័យហើយរកសេចក្តីសុខអត់បានទេ ហ្នឹងហើយបើបានសេចក្តីសុខហ្នឹងក៏ហាក់បីដូចជាការបានដោយយល់ច្រឡំហ្នឹងហើយដូចជាយល់ច្រឡំតែប៉ណ្ណឹងបានណាគ្រប់គ្រាន់ហើយប៉ណ្ណឹងហ្នឹងហើយប៉ណ្ណឹងហើយល្មមហើយអញ្ចឹងបានតែអ្នកលក់អ្នកដូរអ្នកលក់អ្នកដូរយើងមើលកំថាឡាយប្រសងកំថាឡាយអ្នកកាន់សិលបើថាគេលក់ដូរហើយហ្នឹងគឺគិតគេក្រិតគេក្រំហ្នឹងតែ100គេអត់ឲ្យបាត់ដែរ គេមានភាពឆ្លៀសវៃនៅក្នុងរដ្ឋបាលនៃការលក់ដូរផ្នែកទីផ្សារណាហៅថា marketing ណាខ្ញុំដល់អាហ្នឹងវាតតែយើងយើងវាចេះវាឆ្លាតនៅ ក្នុង ការងាររកស៊ីនឹងដែរហើយបើកាលណាដែលអត់ឆ្លាតអត់ឆ្លៀសទេទៅខ្ញុំចោលទៅ500 1000 100 200ខ្ញុំចោលទៅដល់ពេលអ្នកអ្នកដែល ជាអតិថិជនហ្នឹងក៏បានតែឃើញកន្លែងណាស្រួលចេះទៅជឿក៏ស្រួលហ្នឹងហើយថែមក៏ថែមហ្នឹងហើយ100 200ក៏គៀអត់គិតចេះទៅទៅទៅទៅអាឯងណាវាស្រួលពេកយូរយូរលហាមជាពៈធនាគារផងអីវ៉ាន់ហ្នឹងក៏ហ្នឹងហើយប្រវល់លុយក៏វាមិនតាន់ដល់ទៅពេលអញ្ចឹងមិនដែរញោមសុកឬក៏ទុកហ្នឹងហើយខ្វល់ឬក៏មិនខ្វល់ ខ្វល់ណាខ្វល់ហ្នឹងហើយអញ្ចឹងបានចិនវាឆ្លាតណាស់ចិនណាចិនឆ្លាតណាស់បើថាវាលក់ដូរគឺអត់ឲ្យបាត់មកកមកសៈមរៈមរេអាមរៈមរេមកកមកសេនទេអត់ឲ្យបាត់ទេនឹង តែ ដល់ទៅពេលវាធ្វើគឺវាធ្វើហ្មងបើថាប៉ុនអីបើថាធ្វើធ្វើលះស្លះថាចូលមកតោនមកតោនស៊ីម៉ងហ្នឹងហើយបើថាចូល 1000ដុល្លារ1000ដុល្លារអានេះគេគិតទៅលើអាលុយចំណេញគេអាលុយរស់ស៊ីគេគិតទេមែនទេនឹងគេឆ្លាតគេឆ្លៀសក្នុងការចាយវាក្នុងការប្រើប្រាស់ហើយដល់ឡាពេលខ្មែរយើងអត់ទេណាមុំមុំហ្នឹងអើយចេះតែចែកគ្នាទៅ ខាតចំណេញវាគង់តែដឹងអូគង់ដឹងមែនហ្នឹងនឹងត្រឡប់មកវិញ ណាប៉ុណ្ណាត្រឡប់មកវិញថា បញ្ញានេះសំខាន់ណាស់នៅក្នុងជីវិតរបស់យើងហ្នឹងហ្នឹងហើយចឹងបើកាលណាដែលយើង អត់មាន បញ្ញាទេវាត្រូវរស់នៅជាមួយភាពយល់ច្រឡំភ័ន្តច្រឡំដូចដូចសត្វស្វាអញ្ចឹងណានឹងដូចសត្វស្វាញោមមើលសត្វស្វាណា ពេលវាសត្វស្វានឹកឃើញទៀតសម័យសម័យព្រះមានព្រះរាជា និងពរាជាដែលបានដឹកនាំកងទ័ពទៅពពៀតព្រៃណាដឹកនាំពពៀតព្រៃក៏ព្រះអង្គជប់សម្រាកនឹងឲ្យដាក់ចំណីឲ្យសេះណាដាក់ចំណីឲ្យសេះចំណីសេះហ្នឹងគឺសដែកខៀវដល់ពេលស្វាទៅឃើញ វាឃើញអាក្របសដែកហ្នឹងវាស្ទុះមកនឹងខ្វា ដាក់មាត់ខ្លាដាក់មាត់ហើយស្វាដឹងណាវាលាក់វាលាក់លកប៉ោងទូញទូញនៅកន្លែងកន្លែងក្រោមចង្ការវានេះមែនទេញោមនេះប្រមូលមកទូញក៏ទូញអាស៊ីលេបវាលេបតិចដែរទេតែអាលាក់សំខាន់វាលាក់នៅកន្លែងកកវានេះហើយវាក្តាប់ជាប់នឹងដៃរបស់វាវាក្តាប់ជាប់នឹងដៃរបស់វាហើយវារត់ឡើងទៅលើ ចុងឈើណាញោមណាដល់ទៅពេលវាក្តាប់ម្ដាយហើយវារត់ទៅឡើងលើចុងឈើដល់ទៅពេលអាក្របសដែកហ្នឹងអាក្របសដែកតែមកក្របទេអាក្របសដែកមកក្របហ្នឹងវាធ្លាក់វាធ្លាក់មកដីវាធ្លាក់មកដី អាស្វាហ្នឹងវាវាភ្ញាក់វាវាហក់ទៅចាប់អាមកក្របដែលជ្រុះហ្នឹងវាហក់ទៅមកកម្លាំងមកវាភ្ញាក់ហ្នឹង អាសណ្ដែកដែលនៅក្នុងដៃវាទាំងប្រមាណប្រឡែងអស់មកប្រឡែងអស់ហើយអានៅជាប់កកទាំងប្រមាណវាវាមិនហាមាត់វា ភ្ញាក់ធម្មតាធម្មជាតិរបស់ស្វាវា ភ្ញាក់ទៅមួយមកតំភឹងវា វាមិនហាមាត់ឡើងធំ ហើយដៃវាលាអស់ស្ទុះទៅតាមអាមកក្របហ្នឹងក៏ដល់ពេលអាមកក្របហ្នឹងវាជ្រុះមកវាវាវាលុបវាលិចចោះទៅក្នុងស្មៅរត់ឃើញ បើរកអត់ឃើញដល់ទៅពេលរកអត់ឃើញអញ្ចឹងវាឡើងមកលើចុងជើងវាមើលម្ដងទៀតវាវារកមើលម្ដងទៀតវាសម្លឹងមើលមើលមើលមិនឃើញ ហើយដល់ទៅពេលវាភ្ងាចិត្តមកក្រោយបន្តិចថាអីចុះមិនអញមិនតាមរកអាមកក្របនឹងចាស់អាក្តាប់ដៃអាលាក់ទុកក្នុងកំពង់កនេះទៅណាហ៎អឺក៏ទៅអញឆោតលងងអាអញហើយអញ នឹងបើក្មេងៗឥឡូវគេថាសេតណាសេតណាហ្នឹងហើយចាស់ចាស់ពីដើមក៏ថាកើបទុកណាមិនគួរណាអញ្ចឹងវាមានវិបដិសារីដូចជាមនុស្សចាញ់ក្តីអញ្ចឹងសោកស្ដាយថាអាពេញដៃនឹងអាលាក់ទុកណាពេញកកមិនព្រមត្រេកអបែរទៅជាទៅតាមរកអាមកក្របនឹងទៅវិញធ្វើឲ្យអាសាបង់នៅរបស់ដែលច្រើនទៅយ៉ាងណាមិញ ញាតិញោមពុទ្ធបរិស័ទយើងក៏ដូចគ្នាដែរនឹងកាលណាដែលអត់មានបញ្ញាវាទៅជាលោភលន់ពេកណាវាទៅជាចង់បានពេកដល់តែពេលចង់បានពេកធ្វើឲ្យយើងនឹងឯងដេកមិនលក់បក់មិនហើយដែរហ្នឹងចង់ធ្វើនេះផងចង់ធ្វើនោះផងនិយាយវាគិតដូចម៉ាស៊ីនរោរោអត់ឈប់ចឹងណា ហ្នឹងហើយចេះគិតកងថ្ងាស់តាំងអញហើយធ្វើម៉េចឲ្យមានដូចគេ ធ្វើម៉េចឲ្យមានលុយចាយដូចគេនឹងធ្វើម៉េចកុំឲ្យយពតនីគាដូចគេនឹងធ្វើម៉េចឲ្យមានរបស់ប្រើប្រាស់ល្អល្អហូបឆ្ងាញ់បានដើរកំសាន្តទៅនេះទៅនោះដូចគេគិតតែសម្លឹងមើលគេគាត់បាននឹកឃើញថា គេនឹងសុខបណ្ណាគេទុកបណ្ណាអត់បានដឹងទេវាទៅតែឃើញតែពេលគេសបាយឃើញតែពេលគេសម្បូរឃើញតែពេលគេមានគេបានអញ្ចឹងទៅណាញោមណាឃើញតែពេលហ្នឹងតែអាពេលគេកើតទុកពេលដែលគេលំបាកហ្នឹងស្រួលយើងដែលទៅមើលគេទេអញ្ចឹងបានចំណុចនេះពពុទ្ធព្រះអង្គសម្ដែងថាកាលណាដែល មនុស្សយើង ប្រាថ្នាធំពេកណាប្រាថ្នាធំពេកវាទៅជាកើតទុកច្រើន ណែព្រះមានពភៈព្រះអង្គដាស់តឿនថា កិច្ចការដែលនៅនឹងមុខឬក៏ប្រយោជន៍ជាបច្ចុប្បន្ននេះដែលយើងកំពុងតែរស់នៅនេះយើងក៏បីកំណត់ដឹងនៃការរស់នៅបច្ចុប្បន្នហ្នឹងនិងអតីតកាលដែលវាកន្លងហួសទៅມັນក៏បីអាឡោះអាល័យ ມັນក៏បីសោកស្ដាយទៅអ្វីអ្វីដែលវាកន្លងផុតទៅទេព្រោះស្ដាយទៅក៏វាអត់បាននឹងនឹកឃើញទៅសោយសោកជាមួយរបស់ដែលបាត់ដែលឃ្លាតរាប់ឆ្នាំឬក៏បាត់បង់ទៅនឹងវាវាវាទៅជាយើងដេកព្រួយទៅអត់មានបានសេចក្តីសុខអីជាមួយនឹងអារបស់ដែលបាត់បង់ទៅនឹងអើហើយដល់ពេល បើយើងគិតទៅអនាគតសម័យទៅអនាគតរឿងដែលវាមិនទាន់មកដល់នោះ យើងគិតខ្លាំងពេកយើង សម័យខ្លាំងពេកវាបាន ត្រឹមតែក្តីសម័យភាពពិតវាអត់មានទេណាញាតិញោមភាពពិតវាអត់មានទេអញ្ចឹងបានព្រះពុទ្ធព្រះអង្គសម្ដែងថាគប្បីបំពេញកិច្ចការងារជាបច្ចុប្បន្នដែលនៅនឹងមុខ ហ្នឹងហើយកិច្ចការណាដែលយើងក៏បីធ្វើហ្នឹងឯងគឺការងារជាបច្ចុប្បន្នក៏ដែលយើងប្រឹងប្រែងទៅហ្នឹងហើយបើបើជីវិតជាកុហកផងនិងបើជីវិតជាកុហកផងនិងប្រាថ្នាដោយទ្របហ្នឹងព្រះអង្គឲ្យខិតខំនេះនៅឧទ្ធានសម្បទានឹងជាយាម ចង់បានទ្របហ៎តោះតែឧស្សាហ៍ បើដេកអត់ស្គាល់ម៉ោង7ព្រឹកផងនឹងមានទេណាញោមហ្នឹងអត់មានទេហើយកុំបាច់ទៅទៅទៅពេបជ្រាយគេថា អូអាមើអានោះនាងនោះរអត់ស្គាល់ងាប់ឯនោះលេងងើបម៉ោង4ម៉ោង5ហ្នឹងហើយរហ្នឹងរមិនហ្នឹងហ្នឹងរ ខ្លាចក្រសម្បើមណាអាមាននឹងហើមតេតទាំងហើមចង្រិតហ្នឹងឯងចង្ការទៅវាទៅ ពេបជ្រេជាមួយគេហ្នឹងគេប្រឹងប្រែង គេខិតខំវាទៅ ជាសោចយំគេអូខំម៉ាស់មើលនោះមើលគ្មានបានដេកគ្មានបានពួននេះអាមានម៉ាក់ម៉ាក់ហ្នឹងអញខ្ជិលណាស់លោកអើយលោកទៅចឹងទៅមានមានញោមមានច្រើនកន្លែងហ្នឹងអញ្ចឹងបើសិនថាយើងចង់បានចង់មាន វាតល់តែយើងនឹងឯងមានការព្យាយាមលះលហែងខ្នះខ្នែងឧស្សាហ៍អដល់ទៅពេលយើងឧស្សាហ៍ហើយហ្នឹងហើយអរកសម្បទាដល់ព្រមដោយការរក្សាផង បើបានណាបើយើងអត់ចេះរក្សាទុកបើបានហើយយើងអត់ចេះណាការពៀផង ហើយធ្វើមិនបំពេញតម្រូវការយើងបានបើបានមកយើងយកទៅលេងលបែងយើងយកទៅចាយវាយបាន10ចាយ15អីទៅហ្នឹងហើយបាន10យើងប្រើ15អីទៅវាសល់ទេញោមរអមិនខំអាមិនជាយាមប៉ុណ្ណាក៏ដោយឲ្យតែស៊ីធំចាយធំអត់សល់ទេហើយដល់ពេលយើងត្រូវតម្រូវការថ្ងៃក្រោយនោះបើយើងគិតទៅលើការរស់នៅវាអត់ទៀងទេ តម្រូវការនោះជួនកាលត្រូវការនេះជួនកាលត្រូវការនោះបើយើងតម្រូវការតែមួយមុខមួយមុខអស់ទៅយើងភ្លេចគិតថាបែងចែកទុកការពារប្រុងប្រយ័ត្នឬក៏រៀបរយទៅ សម្លឹងទៅលើកិច្ចការផ្សេងផ្សេងបើយើងអត់បានរក្សាទុកអានោះវាជាបញ្ហាអញ្ចឹងបានប្រពុតថាបើបានមកហើយរក្សាការពារខូចខាតចេះកែឆ្នៃណាញោមណោញោមអើយ ហ្នឹងហើយមិនមែនប្រើទូរស័ព្ទឲ្យតែកៀងបុកខ្ចាយណាមិនអញ្ចឹងហ៎អត់ទេអូមិនសពុតគ្រាន់តែតាក់ដេកគូលបន្តិចលហែកតែបន្តិចលេងខឹងចិត្តហែកថែមមានណាញោមមានញោមមានអ្នកខ្លាំងអង្គុយណាសរងស្រឡាញ់ផងដល់ពេលអង្គុយអានៀបអាស័យវាអាសឹកនឹងអាសឹក អានៀបក្រែនឹង ទៅយូរយូរវាធ្វើឲ្យរលងផុសអា ក្បាលដៃគោលនឹងមកតាក់សពុតដាច់តែមិនទីហែកថែប្រមងអត់មានប៉ះប្រើអីទៀតទេអត់ទេហើយដូចក្មេងៗឥឡូវអញ្ចឹងដែររឿងកន្លែងហ្នឹងហ៎មួយថ្ងៃមួយថ្ងៃការវិញនឹងចូលដោយផ្ជុះអ្នកឯកើតឯជើងឯត្បូងធៀបមកដោយផ្ជុះ រលុយមិនសល់ទេ អារលុយអត់សល់មកជុំឯងអាងុំខោអាវដែលពាក់បានបន្តិចបន្តួចទេណាញោមអឺពាក់មិនកើតទេខ្មាស់គេអត់ដែលអត់ដែលដល់ទៅពេលទិញទុកទៅយើងលើកស្លៀកខ្លាចគេសើចខ្លាចគេយំអត់ហ៊ាន ប្រើទេស្លៀកបានតែម្ដងហ្នឹងបត់ចោលក្នុងហឹបបាត់ អញ្ចឹងដល់ថ្ងៃក្រោយលែងទិញណែអាមុនទៅទទួលទានការហ្នឹងអាមុនទៅស៊ីការគេហ្នឹងចំណាយទៅលើតែងខ្លួននោះអស់មិនតិចណាញោមហ្នឹងហើយធ្វើសក់អស់មិនតិចផាត់មុខអស់មិនតិចហើយនៅជួលអាស្អីអលង្ការទីងទួយអាបោះកលៃហ្នឹង12000 20000ទៀតទៅហើយនៅអាខោអាវនោះ ព្រោះអាខោអាវអាយិអាយៈនឹងដែលគេថាស្អាតណាស់ហ្នឹងអានឹងអស់លេងលេងលេង10ដុល្លារអីទៅអស់ម៉ានណាញោមតម្រាំតែទៅស៊ីការគេបានហ្នឹងអស់5 10ដុល្លារ20ដុល្លារហ្នឹងណាអញ្ចឹងរសល់ឯងញោមញោមអីញោមរសល់ឯហ្នឹងហើយដល់ពេលនេះអាត្មាគ្រាន់តែលើកថាឲ្យយើងឃើញជា ណាជាបច្ចុប្បន្នហ្នឹងឲ្យឃើញថាការចាយវាយវាស្របជាមួយនឹងការរត់ដែរឬអត់អារត់បាន តិចវាមិនសំខាន់ទេតែសំខាន់ការចាយនេះបើគេស្លៀកពាក់ទៅសិតតែឆើតឆើតសិតតែលយលយបើទៅអន់តែឯងពេកវាអត់ទំនងតែមាន អីបាយមួយចានដូចគ្នាហ្នឹងណាតែមួយឆ្អែតដូចគ្នាជួនកាលយើងធ្វើខ្លួនពេកហ្នឹងសៀតឆ្អែតទៀតខ្លាចជ្រះក្រេមខ្លាចជ្រះអីហ្នឹងទៅមញ៉េគ្រាន់តែ ហ្នឹងហើយគាត់ណាទទួលទានហ្នឹងនៅ ច្បាច់នៅហ្នឹងខ្លាចជ្រះក្រែមណាញោមបងអឺនេះយើងមើលយើងគ្រាន់តែឃើញថាការទទួលទានការនឹងមួយហើយចោះនៅ អាតម្រូវការបច្ចុប្បន្នកូនរៀនផងហ្នឹងហើយត្រូវចំណាយទៅលើយានជំនិះបុគ្គលិកការងារអីផងអាហ្នឹងបើមានណា ច្រើនណាស់ តែបើយើងនឹងអត់ចេះរក្សាទុកអត់ចេះបិចបោចមាន កូនជ្រូកឬក៏ធនា គារអីហ្នឹងសម្រាប់លាក់ទុកខ្លះទេចប់ហ่ะមែនទេញោមហ្នឹងហើយសំបីតែអាត្មាជាប្រសង់ហ្នឹងក៏ត្រូវមានរដ្ឋបាលកន្លែងហ្នឹងដែរនេះហ្នឹងហើយត្រូវគិតណា អូកៃលោជាងគាត់ខ្ចីហ៎អូកៃលោថាអូយាយជឿចង្ហាន់គេ ណាកៃលោយាយណាគាត់ត្រូវការ ទិញនេះទិញនោះថ្មិចបើកថ្មិចបើកត្រូវបង់ទឹកបង់ភ្លើងអីហ្នឹងវាត្រូវតែគិតក្រៃក្នុងនឹងទាំងអស់តែថាអាកុំគិតទៅមួយខែឲ្យរួចមួយខែទៅមួយខែឲ្យរួចតែមួយខែទៅអញ្ចឹងមានន័យថាយើងអត់ចេះរក្សាទុកឲ្យវាសមតុល្យជាមួយនឹងការរកទេអញ្ចឹងនៅកន្លែងនេះងាកមកក្រោយបន្តិចអាត្មាគ្រាន់តែ ចង់ជម្រាបជូនញាតិញោមពុទ្ធបរិស័ទថា សំខាន់ណាស់នៅ ក្នុង បច្ចុប្បន្ននៃការរស់នៅហ្នឹងបើរកបានហើយយើងត្រូវតែចេះរក្សាទុកហោះដល់ពេលយើងរក្សាទុកបានហើយយើងត្រូវចេះខ្សែគប់មនុស្សទៀតអ្នកជំវិញខ្លួនយើងមិនមែនសុទ្ធតែល្អទេណាញោមអ្នកខ្លះខ្សែគប់យើងព្រោះតែ សម្លឹងមើលប្រយោជន៍ពីយើងហើយយើងមិនមែនថារស់នៅ ចិត្តខាងហ្នឹងអត់ឲ្យគេពឹងអត់ឲ្យ គេប្រាថ្នា ឬក៏ប្រស្រ័យតំណតំណងរកខ្ចីបុលអីខ្លះវាមិនមែនចិត្តដាច់ដល់ប៉ុណ្ណឹងទេតែអ្នកខ្លះគឺឃើញតែពីបានពីយើងទេអាការជួយយើងអត់ទេបើមករកយើងងាយទេតែវាយើងរកវិញ អត់បានទេលេះអញ្ចេះលេះអញ្ចោះអាត្មាធ្លាប់ នៅ ក្បែរហើយអ្នកស្រុកអ្នកភូមិជួនកាលហ្នឹងហើយ បើដាំដាំននងផងបេះលក់ឲ្យគេអស់អាលីងញោមអាលក់ដូរមានរហូតតែបើថាចែកគ្នាហូបចែកគ្នាស៊ីហ្នឹងគឺលក់អស់បាត់បើមាននោះចែកមកសម្លោបាត់នឹងឥឡូវអានេះវានៅខ្ចីខ្ចីពេកអានោះវាទុកពូជបើបេះជូនអ្នកឯងខ្ញុំខ្លាចដាច់ពូជណាស់ណានឹងអានឹងខ្ញុំអត់ហ៊ានបេះទេនឹងហើយតែលឺណាណាឲ្យ 10000 20000អីចឹងទៅផ្សំបេះលិចបេះកាត់អស់លីងអ្នកអើយខ្ញុំថា អត់ហ៊ានឲ្យអ្នកឯងទេទុកក្រន់ធ្វើពូជឥឡូវនោះគ្នាមកអង្វរពេកឥឡូវនឹងបេះឲ្យគេប្រហើយបាត់ហើយនេះខ្លះប្រាថ្នាតែប្រយោជន៍ទេយើងមិត្តមិត្តមិត្តខ្លះហ្នឹងក៏អញ្ចឹងដែរគួរសែបគប់បាហ្នឹងវាតលតែយើងជ្រើសរើសដែរ មិនមែនថាមិនអោយស្គាល់មិនមែនថាមិនអោយរាប់អានទេអាចស្គាល់បានរាប់អានបានក៏ប៉ុន្តែកុំខ្សែបគប់និងកុំដើរជាមួយនឹងអាជីវពិសេសប្រុសប្រុសបរោះបរោះហ្នឹងណាញោមបើបានយើងមានយើងបាន មានលុយមាន អីប៉ាវផឹកស៊ីនោះស្គាល់យើងឲ្យយោអូយើងសំខាន់ណាស់ហ្នឹងហើយអត់ដែលចង្អុលបង្ហាញការងារទេមិននាំទៅរកតែកន្លែងលេងលបែង និងកន្លែងផឹកស៊ីស្រីញីអូនបងតែបើថានាំទៅរកកិច្ចការងារហ្នឹងអត់ទេអូឯងប្រឹងអីម៉ាងាប់ទៅយកតាមអីនៅបើទៅជាអញ្ចេះវិញអញ្ចឹងបានពពុទ្ធព្រះអង្គសម្ដែងថាការរស់នៅ បច្ចុប្បន្ននេះ ជាយាមបានហើយរក្សាទុកហើយ តែពេល ដែលសែបគប់តើយើង ចេះសែបគប់នឹងមនុស្សល្អដែរហ្នឹងហើយ ហើយមួយមួយចំណុចទៀតសមៈជីវិតាចិញ្ចឹមជីវិតស្មើរស់នៅចិត្តគ្នាហ្នឹងធ្វើឲ្យស្មើណាញោមណាធ្វើឲ្យស្មើតែកអឺតកតោមពើងទ្រូងពេកអង្គរស់នៅអត់សក់ទេវាវិន័យដោយអាត្មាតែងតែហ្នឹងហើយតែងតែលើកឡើងថាសូមយកញាតធ្វើជារបង កុំយករបងធ្វើជាញាតយកញាតធ្វើជារបងវាសំខាន់កាលណាដែលយើងអត់មានលបងអត់មានអីក៏ប៉ិតមែនតែបើសិនយើងមានញាតល្អនៅក្បែរគ្នា យើងអាចប្រស្រ័យទំនាក់ទំនងពឹងពាក់រកគ្នាទោះជាទៅតាមខែ10ថ្ងៃមួយអាទិត្យអីហ្នឹងយើងអាចផ្ដាំផ្ញើបងអើយជួយមើលក្មួយបងឯងផង ជួយមើលផ្ទះប្អូនផងណាប្អូនទៅ តាមខេត្តនឹង10ថ្ងៃទៅមួយអាទិត្យនោះបានត្រឡប់មកវិញនឹងបើសិន ជាយើងយកញៀតនឹងយកមកធ្វើជាជាជារបងណាជួយការពារទ្រព្យសម្បត្តិយើងនឹងឲ្យបានទទួលបំញ្ញាបញ្ញាណាអត់ទោះបានទទួលបំញើពីយើងហើយនឹងបានព្រមជាមួយយើងហើយ ជួនកាលគេលះផ្ទះគេទុកឲ្យប្រពន្ធឲ្យកូនគេនៅ ការពារផ្ទះទៅគេមកដេកយាមផ្ទះឲ្យយើងទៀតក៏មានដែរមែនទេញោមហ្នឹងហើយហើយថាពីដើមផងហ្នឹងញោមអើយលឺសូរបាត់គូបាត់អីហ្នឹងក្បិតបថៅខ្វាត់ខ្វែងដើរតាមវាលស្រែអាកែវពិលហ្នឹងពាក់ក្បាលហ្នឹងជួយដើររកគូណាតែឥឡូវមើលមិនមែនគូអញផងអាណារកអីរកទៅថ្ងៃបិទលបងចិត្តទៀតឬសួយឆ្កែព្រោះមានរត់តែសងំ មែនទេញោមអូពីដើមលឺសូចោចូលផ្ទះនឹងអ្នកណាម្នាក់នឹងអ្នកស្រុកអ្នកភូមិផ្អើលមោឯងប្រព្រងប្រព្រាតនឹងហ่าដឹងសុខដឹងទុកដឹងធរៈគ្នានោះស្រឡាញ់គ្នាណា តែដល់ពេលឥឡូវមើលញោមអេកុំទៅអើវាកុំទៅណាកុំទៅប្រយ័ត្នប្រយ័ត្នវាច្រឡំមកវាត្រូវឯងងាប់កូនបានអាណាមើល ហ្នឹងហើយអត់ដូចពីដើមទេដោយសារអីមកពីមនុស្សយើង វា ចង់បាត់អាតំណាក់តំណងមនោសញ្ចេតនារស់នៅជាមួយគ្នាហ្នឹងវាលែងហើយឥឡូវហ្នឹងនោះទំថាអ្នកដតីសម្រាប់បងប្អូនបកើតហ្នឹងអត់ទ្រង់មានក្រន់ដើរហ្នឹងសម័យដីថ្លៃផងហ្នឹងដូចអ្នកដតីអញ្ចឹងហ្នឹងហើយអញ្ចឹងបើកាលណាដែលយើងអត់ចេះស្រឡាញ់គ្នាអត់ចេះសាមគ្គីក្នុងការរស់នៅហើយ ទោះជាមានលបងថ្មក៏ដោយរស់នៅក៏អត់បានសុខដែរសន្នាក្បាលនឹងបាត់ហើយហ្នឹងមែនទេញោមសន្នាក្បាលនឹងហើយតិចផ្ទុះស្នូកំភ្លើងក្លន់ដៀងមើលហ្នឹងអឺកុំទៅកុំទៅចាំព្រឹកចាំតែមើលមិនមកចាំមើលកុំអានតែហ៊ានទៅហ្នឹងងាប់ដោយខ្លួនឯងទៀតអូពីដើមអត់បានទេអត់ដូចឥឡូវទេ អើបើសិនថាមនុស្សរស់នៅស្អប់គ្នាហើយណាញោមទោះជាមាន លបងថ្មគេចង់ឲ្យផ្ទះយើងឆេះឆេះបាត់លើហ្នឹងឲ្យតែគេស្អប់នឹងកុំថាមានឆ្កែកាចឆ្កែហ្នឹងក៏ងាប់ដែរណាញោមហ្នឹងបោះសាច់តែមកដុំដាក់ថ្នាំពុលឆ្កែងាប់ បាត់លើហ្នឹងគេស្អប់យើងហ៎បើសិនតែគេចង់ឲ្យផ្ទះយើងឆេះលើគំនុំគុំគួនដោយប្រការណា ណែរស់នៅពើងទ្រុងអីមានតែឯងហ៎ឯងអស់ចាប៉ុណ្ណាទៅវិនាដោយខ្សារការស្អប់ខ្ពើមគ្នានឹងអញ្ចឹងអាត្មាចង់ចម្រើនពរថារស់នៅត្រូវធ្វើខ្លួនឲ្យស្មើណាញោមណាហើយអ្នកលក់ដូរហ្នឹងក៏អញ្ចឹងដែររកស៊ីក្បែរគ្នាវាតតែស្មើដែរណាកុំមកដែងចង់បានអតិថិជន គេលក់ហ្នឹងគេលក់ណែ 15ឯងលក់លេង12អីចឹងណាចង់បានអតិថិជនណាហ្នឹងហើយចាត់ប្រយ័ត្នតែគេខឹងគេស្អប់គេអាកើតចិត្តគំនិតមិនល្អហើយអញ្ចឹងធ្វើអីឲ្យស្មើស្មើគ្នាទៅណាញោមណាថ្ងៃក្រោយគេលេង100ហ្នឹងណាថ្ងៃក្រោយគេស្អប់គេលេង100អញ្ចឹងអាត្មាភាពគាត់ណាចម្រើនពោញាតញោមពុតបរិស័ទយើងថា ជីវិតរស់នៅ ជាបច្ចុប្បន្ននឹងយើងត្រូវចេះប្រើបញ្ញា បើអត់មានបញ្ញាទេវាលងឹតឆឹងហ่ะណាវាលងឹតឆឹងអញ្ចឹងសរុបរួមមកវិញណាសរុបរួមមកវិញថាបញ្ញានេះ គឺមានសារៈប្រយោជន៍សម្រាប់បុគ្គលម្នាក់ម្នាក់ក្នុងការរស់នៅហ្នឹងហើយហើយ ចំណុចនេះផងដែរអាមាភាពនឹងចង់បញ្យលបញ្ជ្រាបបញ្ជូនទៅ នៅក្នុងចំណុចដែលពពុទ្ធព្រះអង្គសម្ដែងថារស់នៅកំពឹងអាស្រ័យទៅលើ វត្ថុដតីទីពឹងដតីឬក៏បុគ្គលដតីនឹងឯងឲ្យសេចក្តីសុខយើងត្រូវប្រើបញ្ញាឲ្យឃើញថាមានតែខ្លួនឯងប៉ុណ្ណោះទើបអាចនាំសេចក្តីសុខមកឲ្យខ្លួនបាន សំបីតែយើងស្លាប់ទៅហើយនេះយើងពឹងពាក់ទៅលើបុណ្យអ្នកដតីដែលគេមានចិត្តសន្តានត្រេកអរបញ្ជូនបុណ្យបញ្ជូនកសលទៅឲ្យ តែប្រការណាដែលយើងកាលពីនៅរស់អត់បានកសាងសន្សំអត់បានធ្វើសេចក្តីល្អយើងវាអត់មានឱកាសឯណាមកដើម្បីទទួលត្រេកអរបុណ្យពីអ្នកដតីដែលគេធ្វើជូនទៅឲ្យទេហ្នឹងហើយ ព្រោះកំណើតនៅក្នុងលោក នេះវាផ្សេងផ្សេងគ្នាអ្នកខ្លះសាងកម្មល្អទៅ បានទៅកើត នៅក្នុងកំណើតជាព្រំ ជាកំណើតទេវតានិងជាកំណើតមនុស្សកំណើតណាដល់ល្អអញ្ចឹងទៅហ្នឹងវាមានអាហារវាមានបុណ្យរបស់ខ្លួនឯងស្រេចស្រាប់ទោះជាអ្នកដតីហ្នឹងគេមិនបានធ្វើឲ្យគេ ធ្វើឲ្យហើយមិនបានដល់យើងមិនបានដឹងក៏ប៉ុន្តែបុគ្គលនោះឯងបាន ទទួលត្រេកអរនិងមានអាហារសម្រាប់ប្រើប្រាស់ខ្លួនឯងស្រេចស្រាប់អត់បាច់ពឹងនរណាទេអញ្ចឹងវាកើតចេញពីខ្លួនឯងផ្លែផ្កាវាដុះចេញមកផលិតចេញមកអំពីទង្វើការងាររបស់យើងធ្វើហ្នឹងហ្នឹងហ្នឹងតែប្រសិនណាបើយើងធ្វើកម្មអាក្រក់វាជំរុញ បដិសន្ធិជីវណ្ណចិត្តរបស់យើងវាលិចលង់ទៅទៅកើតអបាយភូមិមានអវជ័យមហានរៈលោកកំភីនរៈឬក៏កំណើតជាអសូរកាយ កំណើតជាប្រែតណាដែលមានទោសធ្ងន់នឹងហើយសួរថាអ្នកណាអ្នកឲ្យនឹងអ្នកណាអ្នកដាក់បដាសាអ្នកណាអ្នកដាក់ទំនាយ មានតែយើងខ្លួនឯងនឹងដាក់ផ្ដាសាដាក់ទោសខ្លួនឯងទំនាយលើខ្លួនឯងកម្មដែលយើងសាងនឹងទាំងបាម៉ានឹងវាជំរុញឲ្យយើងនឹងឲ្យកើតក្នុងទីដ៏ថោកទាបនឹងអញ្ចឹងបានពពុទ្ធព្រះអង្គសម្ដែងថាសត្វស្លាប់ទៅហើយទៅតាមអំណាចនៃកម្មហើយកម្មហ្នឹងមិនមែនកម្មកង់កម្មតេះអីទេ កម្មនៅក្នុងទីនេះសំដៅទៅលើទង្វើការងារ ដែលយើងធ្វើហើយហាមឃាត់ថាមិនអោយផលនោះគឺហាមឃាត់អត់បានទេដូចយើងរៀនក៏ដោយកាលណាដែលយើងរៀនដល់យកចិត្តទុកដាក់យើងប្រឹងប្រែងធ្វើទៅជាយើងមានចំណេះដឹងយើងខំប្រឹងយើងព្យាយាមយកចិត្តទុកដាក់ក្នុងការរៀនអត់អាច ហាមថាអត់ឲ្យចេះបានទេបើយើងព្យាយាមវាត្រូវតែចេះវាត្រូវតែឆ្លាតយ៉ាងណាមិញ ការងារណាក៏ដោយដែលយើងធ្វើហើយហ្នឹងมันអាចហាមឃាត់มันឲ្យផលបានទេអញ្ចឹងបានគាថាមួយព្រះអង្គលើកឡើង ថាសាព្រោះបណ្ដោះនៅពូជណា រមែងបានផ្លែផ្កាតាមពូជនោះសត្វលោកក៏ដូចគ្នា ធ្វើនៅកម្មណាហើយ បន្ទាប់អំពីស្លាប់ទៅរមែងទៅតាមយថាកម្មទៅតាមអំពើទង្វើការងារដែលខ្លួនឯងធ្វើអ្នកដែលធ្វើអាក្រក់ ហ្នឹងហើយទៅកើតនៅក្នុងអបាយភូមិរងទុក្ខរងលំបាកអ្នកណាធ្វើសេចក្តីល្អទៅកើតនៅក្នុងស្ថានសួគ៌មាន ទេវតាមនុស្សអីចឹងទៅ ទៅតាមអំណាចបនរបស់ខ្លួនចឹងណាចឹងអាចឆ្លុះបញ្ចាំងថានេះឯងដែលពាក្យថាខ្លួន ទីពឹងខ្លួននោះ ហ្នឹងហើយខ្លួនទីពឹងខ្លួននោះតែយើងអត់បានយល់វាទៅជាអខ្លួនទីពឹងខ្លួនចុះខ្ញុំចាំបាច់ពឹងអ្នកដតីធ្វើអីឥឡូវឧទាហរណ៍តាយើងទៅខ្ចីលុយគេបិទថាយើង ទៅនោះទៅពឹងលុយគេបិទទៅខ្ចីលុយគេក៏បិទដែរក៏ប៉ុន្តែយើងត្រូវប្រើសមត្ថភាពខ្លួនឯងគឺប្រើខ្លួនឯងនឹងឯងឲ្យគេជឿឲ្យគេយល់ចិត្ត ឲ្យគេដាក់ចិត្តមានទំនុកចិត្តថាគេនឹងអាចឲ្យខ្ចីបានដែរអត់អញ្ចឹងវាតន់តែពឹងលើខ្លួនយើងហ្នឹងធ្វើយ៉ាងម៉េចឲ្យគេមានទំនុកចិត្តលើខ្លួនឯងមែនទេញោមឲ្យគេឲ្យគេគិតថាអេគាត់នឹងអាចសងអញបានគាត់នឹងអត់ប្របាកអញឲ្យខ្ចីទៅហើយអញអត់ភ័យអញបារម្ភហ្នឹងហើយកន្លែងហ្នឹងគឺគឺថាយើងត្រូវធ្វើ ដោយខ្លួនឯងអត់ទៅខ្ចីសមត្ថភាពអ្នកដតីណាមកដើម្បីឲ្យគេទុកចិត្តយើងទេមែនទេគឺយើងខ្លួនឯងហ្នឹងចម្រើនពរញាតិញោមពិតបរិស័ទអញ្ចឹងយ៉ាងណាមិញដូចជាយើងធ្វើបុណ្យតក្កិណានុបទានអញ្ចឹងយើងធ្វើទៅ ប្រាថ្នាជូនទៅឲ្យបងប្រុសហេងរដ្ឋាហៅថាបងវិទូនេះដែលគាត់បានចែកឋានទៅយើងត្រេកអរនឹងធ្វើហើយយើងអាណិត យើងអនុគ្រោះហើយនៅតែសំខាន់នោះតើគាត់មានឱកាសមានទីពឹងលើ ខ្លួនឯងសម្រាប់មក ទទួលបុណ្យដែរឬទេអានេះមិនមែនលើយើងទេគឺលើគាត់ខ្លួនឯងមែនទេញាតិញោមមិនតែបងប្រុសរដ្ឋានឹងមួយទេសំបីតែអ្នកណាណាក៏ដោយលោកឪពុកអ្នកម្ដាយរបស់យើងក៏ដែរកូនចៅគេខំប្រឹងប្រែងរៀបចំលុយកាក់ធ្វើបុណ្យ ឧទ្ទិសជូនទៅ គេខំណាស់ហើយគេធ្វើណាស់ហើយគេដឹងគុណណាស់ហើយ តែដោយឡែកយើងមានឱកាស មានបុណ្យខ្លួនឯងនឹងមកទទួលអត្ថប្រយោជន៍ផលានិសង្ឃពីកូនចៅដែរឬក៏យ៉ាងណា នេះគឺជារឿងយើងអញ្ចឹងហើយបានណែអាត្មាចម្រើនពរជម្រាបជូនរឿយរឿយថានៅរស់នៅមានឱកាសខ្យល់អសសៈបសសៈនៅណាចេញនៅចូលជាប្រកដីនេះ ខំប្រឹងសន្សែសន្សំធ្វើបុណ្យឲ្យហើយហ្នឹងបើមិនបានទៅកើតជាមនុស្សជាទេវតាបើកើតទៅក្នុងអបាយភូមិឲ្យទៅ ត្រឹមកំណើតដែល អាចគេធ្វើបន់ហើយបានទទួល កំណើតណាញោម កំណើតណាដែលនៅជាមួយមនុស្សហ្នឹងកំណើតណាដែលនៅជាមួយមនុស្សហ្នឹងដែលមិនឆ្ងាយពីមនុស្សអាចមើលឃើញបើតពាល់មិនត្រូវនិយាយមិននិយាយសន្តានាគ្នាមិនបាន តែឃើញរាល់ថ្ងៃ ហើយជា កំណើតមួយ ដែលគេឲ្យទៅហើយគេជូនទៅហើយគេឧទ្ទិសទៅហើយបានទទួលត្រេកអរអនុមោទនាពពុទ្ធសម្ដែងថា ជាកំណើតបរតតោបជីវកបុគ្គលណាមើលទៅ ត្រឹមហ្នឹងបានណាញោមណា អ្នកដែលទៅ ត្រឹមហ្នឹងនេះនៅ ក្នុងសោតមួយ ដែលពពុទ្ធសម្ដែង ប្រារព្ធចំពោះជានោះសោនៃព្រាមនោះហ្នឹងហើយ ថាអ្នកណាធ្វើនៅបញ្ចវេរាហ្នឹងហើយហើយទៅកើតក្នុងអបាយភូមិអត់ទេ អ្នកណាដែលណាមានសិល5ទៅកើតជាមនុស្សទេវតាហ្នឹងមានបុណ្យគ្រប់គ្រាន់មានអាហារគ្រប់គ្រាន់ហើយមិនបានទេហត់អ្នកណាដែលធ្វើបាបហើយទៅកើតជាសត្វទេរិឆានអានឹងក៏អត់បានដែរសោយកម្មហ្នឹងហើយតែដល់ពេលអ្នកខ្លះបុណ្យក៏ធ្វើឈើក៏កាប់សត្វក៏សម្លាប់ អាស្រាក៏ផឹកមានន័យថាបាបក៏ធ្វើបុណ្យក៏ធ្វើអាក្រក់ក៏ត្រូវអាល្អក៏ត្រូវ អាត្រូវទាំងអស់ហ្នឹងហ្នឹងមានន័យថាបាប ខ្លះបុណ្យខ្លះស្លាប់ទៅទៅកើតកន្លែងនោះកើតនៅ កំណើតបរតតោវជីវកៈប្រែតអានោះវានៅទៅកន្លែងហ្នឹងមានធ្លាប់អាបាបក៏ធ្លាប់ដឹងអាបុណ្យក៏ធ្លាប់ដឹងដល់ពេលធ្វើបុណ្យឧទ្ទិសទៅឲ្យគាត់ដឹងថាកិច្ចត្រេកអរអនុមោទនាអីបែបណាបែបណា ចេះ ហ្នឹងហើយអាចត្រេកអរបានវិញ្ញាណអត្តភាព ពីប្រែតឲ្យទៅកើតជា កំណើតដល់ប្រសើរបាន តែដល់ទៅពេលយើងណែគេចែកបុណ្យទៅអាសាធុអត់ចេះត្រេកអរអត់ចេះដូចជាមនុស្សឃើញផ្លេកបន្ទូលហើយក៏មិនដែលដឹងដឹងថាវាត្រូវតកិច្ចអីប៉ះអីបានវាភ្លឺព្រាកព្រាកវាគ្រាន់តែបាន ត្រឹមតែមកឃើញត្រេកអរបានយល់ទេញោមយល់ទេញោមយល់ទេហ៎ភ្នែកបន្ទូលហ្នឹងភ្នែកបន្ទូលវាមិនបានវាចេញ ភ្លើងព្រាកព្រាកណហ្នឹងហើយបើសិនតែយើងសិក្សាទៅតាមវិទ្យាសាស្ត្រថាអាធាតក្តៅវាប៉ះជាមួយធាតុត្រជាក់ពពកភ្លៀងធ្លាក់មកដោយសារពពកហ្នឹងវាហើ ទៅអាកាសធាតុត្រជាក់វាទៅប៉ះជាមួយនឹងកម្ដៅវារលាយរលាយទៅជាទឹកធ្លាក់មកជាភ្លៀងអញ្ចឹងទៅហ្នឹងអញ្ចឹងអាត្មាមិនច្បាស់ដែរទេខ្ញុំសិក្សាបានតិចតួចកន្លែងហ្នឹងអញ្ចឹងយ៉ាងណាអានឹងដោយបញ្ញាយ៉ាងណាយើង សិក្សាតាមដីការបស់ព្រះពុទ្ធព្រះអង្គសម្ដែងមកថា វាតលតែយើងនឹងឯងនឹងចេះត្រេកអរអនុមោទនាហើយឲ្យដឹងថាអូបនកូនគេធ្វើមកត្រេកអរសាធុទទួលយកទៅផ្លាស់ប្ដូរអត្តភាពកន្លែងនេះឯងចង់ចម្រើនពរថាជាទីពឹងដែលយើងត្រូវពឹងបាន គឺពឹងលើខ្លួនឯង ហ្នឹងហើយតោះតែយើងខ្លួនឯងមានបនគ្រប់គ្រាន់សម្រាប់មកអនុមោទនាដែរណា ដូចជាយើង ដឹងដំណឹងថាកូនគេផ្ញើលុយមកឲ្យហើយយើងអាចទៅដកបានដោយមានលេខកូដណាញោមណាតែបើអត់លេខកូដទេសូនហើយវិញវាន់ទេទៅកូនកូនគេបោះលេខកូដនឹងបាត់ចោលទៅទៀតត្រូវទឹកអលាយបាត់លេខកូដចោលទៅទេណាញោមណោះនឹងអត់អីទេតែអាចថាទៅរក ហ្នឹងបើអាចទៅរកកន្លែងណាក្រុមហ៊ុនឬក៏ថាកន្លែងអឺដូចជាបងគាត់គាត់អ្នករស់ស៊ីខាងទ្រូមនីអីចឹងទៅរស់សុំគាត់មកក៏លោកមានអាកតុយបានហ្នឹងមានលេខកូដណានឹងយ៉ាងណាមិញបើសិនតែយើងផ្លត់ផ្លិចលេខកូដប៉ុនដែរទៅរកប្រសង់ទៅទៅរកអាចារ្យទៅហ្នឹងហើយប្រាប់ថាធ្វើបែបណាបែបណាហ្នឹងធ្វើឡើងវិញមកហ្នឹងហើយអាត្មាគាត់ឧទាហរណ៍ប្រមាណប៉ុណ្ណឹងទេអព្យាស្រ័យភ័យទោស ណាសូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានឹងយកខ្លួនឯងជាទីពឹងណាកុំយកអ្វីចាក់ខ្លួនជាទីពឹងឡើយពីព្រោះនឹងការពឹងលើខ្លួនឯងទើបជាហេតុនាំមក នៅសេចក្តីសុខណាប៉ុណ្ណាអនុមោទនីចឹងប៉ុណ្ណឹងចាស់ញាតិញោមណាការលើកឡើងអឺធរអាមិនបានវឹកខាពិស្ដាឬក៏ការលើកឡើង មានការឆក់លវែងសំដែងពុំចំទៅតាមទឹកប្រតី ណាឬក៏ពោលខុសភាសាបាលីសេចក្តីអត្ថាធិប្បាយស្រ័យនៅពាក្យណាមួយពំសំគួរនោះក៏សូមខន្តីអភ័យទោសដល់អង្គខ្ញុំបករណាអាត្មាភាពផងនិងបុណ្យកុសលដែលកើតពីធម្មទានអមិសទាន ក្នុងថ្ងៃនេះជូនចំពោះបងប្រុសហេងរដ្ឋានឹងដែល ធ្វើកាលកិរិយានៅក្នុងជំនុំអាយុ38ឆ្នាំនេះ ប្រសិនបើ និងផ្លាស់ប្ដូរអំពីអត្តភាពនេះទៅកើតក្នុងទីមិនប្រសើរនោះសម្បុណ្យកុសលជួយយុទ្ធយង បងប្រុសឲ្យបានមកកើតក្នុងទីដ៏ខ្ពង់ខ្ពស់និងទីប្រសើរសោយសុខនិងគ្រប់គ្រាន់ម្យ៉ាងទៀតសម្បុណ្យកុសលកើតចំពោះញាតិញោមពុទ្ធបរិស័ទដែលកំពុងតែស្ដាប់ពធទេសនាឲ្យបាននៅបញ្ញា សមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នាអនុមោទនីព្រះធម៌ទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវាំង